តូចបាទដឹងថាឯកតញ្ញូឯកុំទៅចោលពួកយើងបានអត់ប៉ាសុំវប៉ាចង់នៅចិត្តឯងសងគ្រប់យ៉ាងដែលប៉ាមិនធ្លាប់ធ្វើដាក់កូនពេលនេះពួកយើងជាគ្រួសារតែមួយតូច កូនខ្វល់ពីពួកយើងខ្លះបានអត់ប៉ាដឹងថា កូនពិបាកទទួលយកនឹងការពិតប៉ុន្តែជាក់ស្ដែង ប៉ាហើយនឹងម៉ាក់គឺជាឪពុកម្ដាយរបស់កូនតែកូនកុំទៅចោលពួកយើងចឹងបានអត់បានបានបានទុយទៅមានន័យទុយទៅទុយនៅនៅខាងខាងម៉ែមែនអត់ហ៎ទុយខាងម៉ែខាងខាងម៉ែបានហើយតែទុកទុយកៅមែន Các mẹ tôi Mẹ tôi con tại mẹ tôi mẹ Tôi អត់ទេខ្ញុំក្រតែបារម្ភហើយរំភើបដែលដឹងថាអ្នកទាំងពីរគឺជាពុកម្ដាយរបស់ខ្ញុំប្រកាសតែបើកូនរំភើបចិត្តមែនកូនកុំទៅតាមណាហើយចោលអ្នកណាបានអត់ ខ្ញុំសូមឲ្យម៉ែស្អាតម្នាក់ទៀតនៅនឹងណាហើយចង់ឲ្យអ្នកទាំងអស់គ្នាជួយមើលថែម៉ែស្អាតផងគិតថាបងតូចមានម្ដាយទាំងពីរអ្នកក៏បានដែរហើយបងតូចត្រូវមើលថែម្ដាយទាំងពីរអ្នកឲ្យបានស្មើគ្នាណាហាតូចយីតូចយីកន្ទុយ អត់ទេអត់ទេអត់ទេឲ្យតូចឲ្យតូចមកយើងហើយអញ្ចឹងតូចតូចតូចមានម៉ែតែមួយទេណាអត់មានម៉ែពីរទេតូចតូចកូនវិញតូចកូនមានតែមួយទេម៉ែស្អាតចំខ្ញុំតាមបន្ទូចខ្ញុំអាចទៅចោលគាត់បានទេម៉ែខ្ញុំអត់នៅជាមួយគេទេណាម៉ែណាតូចអត់ទេអត់ទេអត់ទេម៉ែម៉ែមិនយកទេម៉ែ ម៉ែម៉ែម៉ែម៉ែឈប់ចិញ្ចឹមកូនតូចទៀតហើយចិញ្ចឹមចិញ្ចឹមកូនតូចអស់អស់លុយច្រើនណាស់អស់លុយច្រើនម៉ែម៉ែម៉ែគ្មានគ្មានលុយលុយចិញ្ចឹមកូនតូចទេចិញ្ចឹមកូនតូចมันมันសบายទេចិញ្ចឹមកូនតូចហត់ហត់ណាស់មួយមួយមួយថ្ងៃមួយថ្ងៃរកររួងច្រើន យំយំយំយំលឺលឺ ហើយពេលពេលហុំឡើងកូនកូនតូចហុំហុំច្រើនម៉ែម៉ែម៉ែគ្មានលុយចិញ្ចឹមកូនតូចទេកូនកូនតូចតែនៅជាមួយនឹងគេអ្នកមាននោះទៅម៉ែម៉ែលេងចិញ្ចឹមកូនតូចហើយអត់ទេម៉ែម៉ែកុំចេះឲ្យខ្ញុំទៅនៅជាមួយគេអីខ្ញុំនៅជាមួយគេទេម៉ែខ្ញុំនៅជាមួយម៉ែណាម៉ែតែ តែគេគេត្រូវការកូនតូចជាងម៉ែម៉ែលែងត្រូវការកូនកូនតូចហើយលើលើទេថាម៉ែម៉ែលែងត្រូវការកូនតូចហើយអត់ទេម៉ែខ្ញុំខ្ញុំមិនជឿម៉ែកុំនិយាយបែបហ្នឹងឯណាម៉ែណាណាមិនមិនជឿមិនទៅចិញ្ចឹមកូនតូចអស់លុយច្រើនម៉ែម៉ែម៉ែម៉ែលែងចិញ្ចឹមកូនតូចហើយ គូគូឲ្យធុញកូនកូនតូចពិបាកណាស់គូគូកូនតូចកូនតូចរឹងក្បាលកូនកូនតូចនេះកូនកូនតូចនេះឆ្លោះឆ្លោះជាមួយម៉ែស្អាតរត់រត់ចោលផ្ទះរហូតពីពីពីបាក់តាំងពីតូចកូនកូនតូចកូនតូចរើសរើសចេញពីពីធុងសម្រាម ចឹងចឹងកូនតូចនេះកូនតូចមិនមែនជាជាកូនបង្កើតរបស់ម៉ែទេអាថងសំណាមកូនតូចនេះចង់ចង់ចង់យកអ្នកណាធ្វើជាឪពុកមិនដែរបង្កើតក៏ក៏បានដែរអឺ តាពិតកូនមែនអត់មែនមែនហើយកូនកូនតូចរត់រត់រត់ចឹងគេធំសម្រាមមិនមិនដែរអាណិតកូនអាណិតកូនខ្ញុំអត់បើបើអាណិតយកយកយកកូនតូចទៅចិញ្ចឹមផងទៅនាងនាងនាងនាងនាងនាងយកកូនខ្ញុំទៅណា

Nanti Saya akan membayar Con membayar Hãy ôn mà chẳng Con Con Con Con Con Con Con Con Con Con Con Con Con Con Con Con Con này nè Hả con này nè Hả Con Con Con Con này nè con Con Con Con nóng mà Mẹ không chân Mẹ không Mẹ không con Mẹ không Mẹ không Mẹ không តម្រេចតម្រេចតម្រេចហាជីតម្រេចជីតម្រេចទៅរកកូនហាជីតម្រេចទៅរកកូនលឺលឺលឺជីតម្រេចជីតម្រេចណាណាតម្រេចតម្រេចនាំនាំយើងទៅរកកូនណាហើយនាំយើងទៅរកកូនហើយលឺហើយលឺហើយលឺហេហេហេកូនយើងកូនយើងកូនយើងហេអូកូនកូនណាណាណាកាមកវិញអូអូកាមកវិញកូនកូន បងកូនកូនកូនកូនកូនណែណែណែណែណែហាចេញមកណែណែណែចេញចេញចេញចេញពីក្នុងពីក្នុងថតមកលេងជាមួយម៉ាក់មកណាហាមកលេងមួយម៉ែណា អូនទៅរើកូនទៅរើកូនយូយូម៉ែយូម៉ែណាណាទៅកូនយើងខូចហងអាមកមកមកហេណាកូនកូនកូនណាហេកូនកូនកូននេះមែនទេហេកូននេះមែនទេហេកូនអូនស្ដាប់បងសិនអូនឲ្យបងសុំទោសរឿងទាំងអស់នេះគឺមកពីបងទាំងអស់បងបងមិនតាក់ទោជាមួយនឹងស្រីនោះទេគេក៏មិនយកកូនយើងបោះចោលដែរអូនកាត់ចិត្តទៅ យើងនឹងសាងគ្រួសារជាមួយគ្នាបើមាននិស័យយើងនឹងបានជួបកូនយើងវិញទេអូនកូនកូននិស័យនិស័យពិតមែនមានមាននិស័យជួបវិញណាមាននិស័យជួបវិញអត់ទេអត់ទេទៅរកកូនទៅរកកូនទៅរកកូនទៅរកកូនណាទៅរកកូនទៅរកកូនទៅរកកូនទៅរកកូនទៅរកកូនលោកមកមិនក្រែងស្រឡាញ់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 ដុំស៊ុបខ្នុរថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ផេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតលើមកព្រឹករីស្រឡាញ់លាបងចេញពីចិត្តទៅរកកូនទៅរកកូនទៅរកកូន Troko, troko, troko, troko, troko. No no no no, troko no. រឿងបានពីធុងសម្រាប់មែនអត់ ហើយអ្នកណាយកទៅបោះចោលប្រាប់ខ្ញុំមកប្រាប់ខ្ញុំបានអត់គឺគឺគឺគឺពូម៉ូតូដប់តែតែខ្ញុំខ្ញុំមិនដឹងថាអ្នកណាជាជាពុកពុកមិនដែលបង្កើតរបបបើកូនតូចទេក្រែងក្រែងលោក ក្រែងក្រែងលោកចង់ចង់ធ្វើជាឪពុកម្ដាយបង្កើតរបស់របស់កូនតូចណាអញ្ចឹងអញ្ចឹងយកយកគេទៅចិញ្ចឹមទៅខ្ញុំខ្ញុំលែងលែងចិញ្ចឹមកូនតូចទៀតហើយហេយកកូនតូចហាយកកូនតូចហាកូនតូចកូនហាកូនតូចកូនម៉ែហាកូនតូចកូនម៉ែហាកូនតូចអញ្ចឹងកូនតូចអញ្ចឹងខ្ញុំទៅត្រឡប់ទៅផ្ទះវិញហាអើយម៉ែ ស្រ័យម៉ែណាម៉ែម៉ែកំទុកខ្ញុំនៅទីនេះអីខ្ញុំចង់ទៅជាមួយម៉ែណាម៉ែណាទៅកុំឃើញម៉ែស្អាតម៉ែចង់ទៅណាម៉ែកុំទៅណាខ្ញុំអត់ឲ្យម៉ែជាមួយនៅមុខតូចមានរឿងអីទាំងអស់ម៉ែម៉ែគិតម្ដងទៀតទៅណាម៉ែស្ងប់អារម្មណ៍សិនទៅគ្រប់យ៉ាងយើងអាចដោះស្រាយបានណាម៉ែណាណាម៉ែណាអត់ទេម៉ែម៉ែជិះម៉ែម៉ែមិនគ្រប់ទឹកម៉ែម៉ែល្ងងអញ្ចឹង កូនកូនកូនតូចនៅនៅជាមួយនឹងគេទៅម៉ែម៉ែម៉ែលេចលេចក្រៅកូនតូចហើយអត់ទេម៉ែម៉ែម៉ែខ្ញុំស្រឡាញ់ម៉ែណាម៉ែស្អាតក្រៃម៉ែថាប្រាប់ថាស្រឡាញ់ខ្ញុំឯនេះម៉ែពីពីមុនពីមុនយើងយើងត្រូវការតែតែឥឡូវនេះ nhưng nhưng nhưng chụp nhưng chụp sẽ anh cũng tội hai chụp chụp hai nhưng chụp hai là nhưng thầm mãi tơ à tê mãi mãi chụp sẽ lại mãi là mãi mãi cũng tôi chào chụp là mãi nè cũng tôi chụp là được ấy mãi không bỏ đâu mãi đâu mãi nè mãi mãi mãi យើងយើងយើងប្រាប់ហើយថាកុំអោយហើយយើងយើងថាម៉ែទៀតឯងមិនស្ដាប់ទេឯងជិះជិះទៅមកជិះមកជាមួយខ្ញុំឯងជិះខ្លួនអាក្រក់យើងយើងលេងត្រូវតែឯងទៀតហើយម៉ែចាំលេងត្រូវតែឯងទៀតហើយយើងទៅយើងស្អប់យើងស្អប់អើយអត់ទេម៉ែម៉ែកុំទៅចាប់ខ្ញុំម៉ែម៉ែ không thể không thể không thể không thể không thể không thể សុំសិនខ្ញុំសុំយកឯងទៅផលិត DNA ជាមួយប្រពន្ធខ្ញុំបានអត់ព្រោះខ្ញុំមានអារម្មណ៍ថាឯងដូចជាកូនបង្កើតរបស់ខ្ញុំអញ្ចឹងកុំតែកុំតែអត់ទួយអត់ទួយកូនទួយកូនទួយកូនទួយកូនទួយមកកុំតែណាកូនណាកុំតែណាកូន កុំអរវល់ជាមួយនឹងម៉ែស្គតម៉ែសម្រាមដូចជាយើងនេះយើងយើងយើងនាំឲ្យពួកឯងពិបាកអត់ទេណាម៉ែកុំកុំតាមយើងអីម៉ែស្អាតម៉ែស្អាតម៉ែចង់ទៅណាម៉ែឲ្យខ្ញុំទៅដែរមែនណាម៉ែម៉ែស្ងប់អារម្មណ៍ម៉ែកុំខឹងកុំអន់ចិត្តជាមួយនឹងបងតូចអី បងតូចស្រឡាញ់ម៉ែហើយខ្ញុំក៏ស្រឡាញ់ម៉ែដូចគ្នាដែរណាម៉ែណាយើងយើងយើងមិនស្រឡាញ់ពួកឯងទេយើងមិនស្រឡាញ់ពួកឯងទេឯងទៅរត់នៅឲ្យមានទឹកដីសុខទៅយើងយើងយើងគ្មានកូនគឺគឺយើងមានតែ hiện tôi đổ thế tại tại tại nơi chúng môi trường tọ tọ trường không muốn không muốn tham trường áo trường tao tao điều trường luôn nè nè nè nã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 ដុំស៊ុបខ្នុរថ្មី មានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ផេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតលើបំរុងក្ដីស្រឡាញ់លាបងចេញពីចិត្តយកសំមកអាយយកសំមកអាយអាយអាយលើទៅ យើងទៀតគាត់ឯងនៅទៅតាមយើងទៀតយើងយើងនឹងវាយវាយឯងស្លាប់អើអើអើទៅទៅបងព្រឹកនេះស្រឡាញ់លែបងចិនចិត្តមិនប្រែត្រឹមសម្លឹងពីក្រោយក៏បានដែរអើយតើឃើញអ្នកមានក្តីសោ លោកនាងខ្ញុំទទួលយកមិនថាសុខឬក៏កើតទុក្ខគ្រាន់ចង់ឃើញអ្នកនៅថ្ងៃមុខបានសុខគ្រប់គ្រាន់ហើយលទ្ធផលពិនិត្យ DNA របស់អ្នកទាំងពីរថ្ងៃស្អែកនេះនឹងចេញហើយយ៉ាងណាយ៉ាងណាពួកខ្ញុំនឹងមកបញ្ជូនដំណឹងប្រាប់អ្នកទាំងពីរ អញ្ចឹងសូមអ្នកទាំងពីរត្រៀមខ្លួនឲ្យហើយទៅឥឡូវអស់ការងាររបស់ខ្ញុំហើយខ្ញុំសូមជម្រាបលា បាទសូមជម្រាបលាជម្រាបបើមិនបានជាអូនធ្វើមុខចឹងអូនកើតអីមែនទេអូមិនស្អាតកើតអីមែនទេអូនតូចមិនស្អាតទៅចោលយើងអីគាត់លែងតែកាយយើងមែនទេនេះគាត់ ខ្ញុំស្គាល់យើងទៀតអីគាត់ថាចាប់ពីថ្ងៃហ្នឹងទៅគាត់ឡើងមានកូនឈ្មោះតូចហើយមានកូនភាសាឈ្មោះបើទៀតអីអត់ទេម៉ែស្អាតម៉ែស្អាតមិនអាចអត់ត្រូវការយើងបានទេបងទៅរកគាត់ឥឡូវនេះម៉ែទៅគាត់លែងស្គាល់អ្នកណាទាំងអស់ហើយគាត់ក៏អត់ឲ្យអ្នកណាទៅតាមគាត់ដែរគាត់ថាគាត់ចង់នៅម្នាក់ឯងបងតូច អូនអាណិតម៉ែស្អឿនអូនអត់ក៏ឲ្យគាត់នៅម្នាក់ឯងខ្ញុំថាធ្វើម៉េចបានបដូរចិត្តគាត់បានទៅទោះបីជាឥឡូវគាត់មិនចង់ឲ្យយើងទៅជួបគាត់តែយើងត្រូវតែជួបគាត់ឥឡូវនេះបើទៅជាមួយបងមកជួបសិនទុកពេលឲ្យគាត់សិនទៅគាត់ចង់នៅម្នាក់ឯងពេលខ្លះគាត់ត្រូវការគិតត្រូវការបែងចែកតូចទៅមើលប្រពន្ធគូសិនទៅ គាត់ទៅរបួសក្បាលធ្ងន់ធ្ងរណាស់ហើយមិនដឹងជាអ្វីទេ ត់ហើយជីជីវិតរបស់ខ្ញុំទៅទៅដូចដើមវិញហើយខ្ញុំខ្ញុំមិនមែនជាម៉ែម៉ែម៉ែស្អាតអ្នកណាទៀតទេខ្ញុំខ្ញុំទៅរត់នៅ សម្រាមនៅនៅនៅក្រោមស្ពានជាជាមួយរកតែអេតចាយខ្ញុំមិនចាំបាច់ថាមានមានអារម្មណ៍បាត់បាត់បងអ្នកណាទេហើយខ្ញុំក៏ក៏មិនខ្លាច ទៅទៅស្រឡាញ់អ្នកណាដែរខ្ញុំខ្ញុំខ្ញុំមិនខ្វល់ខ្ញុំខ្វល់តែតែតែតែពីសម្រាមខ្ញុំនៅជាមួយសម្រាមមួយមួយមួយជីវិតក៏ក៏បានដែរ tới để tôi tôi chọn từ liền khăn nào tết lên khăn nói để tôi mắm mắm mắm mắm mắm mắm tập đi cùng ấy tập bài đi liền tập với liền tập với liền tập liền tập liền tập ủa liền tập ập o liền tập o đi đi tầm này đi tầm này tết đi tầm này tết ừ, ừ, tôi hạt tết cười tết chẳng cười tết hạt tết hạt tết hạt tết cười tết cười tết hạt tết បងតូចអូនសុំទៅរមៃសាម្ដងទៀតទេណាស្មាននេះហើយអត់ដឹងថាគាត់បានញ៉ាំហូបអីនៅនេះអញ្ចឹងអញ្ចឹងមកទៅដែរណាទៅណាទៅណាទៅដែរទៅដែរទៅដែរណាអត់ទេមីងមីងទៅអកាទេអត់ណាអត់ទៅណាអត់ទៅណាណាអត់ណាចាំខ្ញុំទៅម្នាក់ឯងក៏បានដែរទៅហាច់ទៅហាច់ហ៎ទៅទៅណា ទុយទុយអត់តង់លេងទេហ៎ទុយទុយគួយទៅណាទុយខត់ហើយហើយទុយទៅទុយវិញទៅណាហ៎ហេទុយចាស់ទុយទៅហេមើលទៅថ្ងៃនេះលំអងដូចជាសោះស្រាយហើយបានប្រសើរជាងមុនច្រើនណាស់ដោយសារតែមានតូចនៅក្បែរញ៉ាំញ៉ាំកោទេញ៉ាំកោទេកោនេះញ៉ាំទេញ៉ាំមកអឺដល់អស់គ្នា លោកគ្រូថតបានមកដល់ហើយហ៎ពេទ្យគាត់ឆែកដល់លោកគ្រូពេទ្យខ្ញុំយកទៅពេទ្យ DNA ចូលលោកគ្រូពេទ្យសូមចូលរួមអបអរសាទរផងណាលោកពូលោកពូនិងលោកប្រុសតូចពិតជាសាច់ឈាមនឹងគ្នាពិតមែនតូចតូចជាកូនប៉ា ប៉ាបាត់កូន20ឆ្នាំជាងហើយហើយប៉ាក៏មិនដឹងស្មានថាបានជួបកូននៅពេលនេះដែរតូចជាកូនមកកើតរបស់ប៉ាណាកូនកូនអត់អើយអត់អើយកូនអេអេអេតូចតូចតូចតូចតូចតូចបាត់ជ័យកូនមើលមែនតូចកូនមើលតូចអឺម៉ែម៉ែម៉ែម៉ែរកតូចឃើញហើយរកកូនឃើញហើយលើមកព្រឹករីស្រឡាញ់លាបងចេញពីចិត្ត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 ដុំស៊ុបខ្នុរថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតលើមកព្រឹករីស្រ ម៉ែម៉ែម៉ែអត់ចេញពីផ្ទះទៀតទេ កូននៅនេះហើយហ្នឹងកូននៅហ្នឹងហើយកូនទួយកូនកូនកូនទួយទួយប៉ាសូមអរគុណឯណែនជំនួសពេលវេលាដែលប៉ាមិនបានមើលថែកូនរយៈពេលជាង20ឆ្នាំកូនហើយតូចកូនប៉ាយើងបានជួបគ្នាវិញហើយពេលនេះខ្ញុំមានកូនហើយលោកខុងប៉ែតកូនខ្ញុំនៅចំពោះមុខកូនខ្ញុំ កូនខ្ញុំសង្ហាណាស់លោកគ្រូហើយថែមទៅកតញ្ញូទៀតហើយកូនតូចកូនប៉ះហើយកូនម៉ែហើយកូនម៉ែនេះតាពីអ្នកទាំងពីរជាឪពុកម្ដាយរបស់ខ្ញុំហ្នឹងហើយកូនហើយកូនលោកគ្រូលោកគ្រូពេទ្យច្បាស់ពួកខ្ញុំធ្វើការមកចត់ណាស់ អ្នកទាំង3ពិតជាសាច់ឈាមគ្នាពិតមែនអញ្ចឹងបើអោយហើយខ្ញុំសូមទៅវិញអរគុណលោកគ្រូពេទ្យឃើញទេឯងជាកូនបង្កើតរបស់ប៉ាមែនណាឯងគុណទុយឯងគុណទុយម៉ែខ្ញុំរំភើបចិត្តដែលដឹងថាអ្នកទាំងពីរគឺជាពុកម្ដាយបង្កើតរបស់ខ្ញុំតែអ្នកដែលខ្ញុំបារម្ភជាងគេនៅពេលនេះនោះគឺ បែស្អាតទោះបីជាគាត់មិនមែនជាម្ដាយបង្កើតរបស់ខ្ញុំតែគាត់ជាអ្នកថ្នាក់ធ្នមមើលថែខ្ញុំតាំងពីទូចរហូតមកអស់រយៈពេល20ឆ្នាំជាងហើយ ជើមខ្ញុំសូមទៅរកម៉ែស្អាតខ្ញុំសិនទេអត់ទៅតូចបាទដឹងថាឯកតញ្ញូឯកុំទៅចោលពួកយើងបានអត់ប៉ាសុំវប៉ាចង់នៅចិត្តឯងសូមគ្រប់យ៉ាងដែលប៉ាមិនធ្លាប់ធ្វើដាក់កូនពេលនេះ ពួកយើងជាគ្រួសារតែមួយតូច កូនខ្វល់ពីពួកយើងខ្លះបានអត់ប៉ាដឹងថាកូនពិបាកទទួលយកនឹងការពិតប៉ុន្តែជាក់ស្ដែងប៉ាហើយនឹងម៉ាក់គឺជាឪពុកម្ដាយរបស់កូនតែកូនកុំទៅចោលពួកយើងចឹងបានអត់ទៅបានបានបានទៅទៅមានអី ទូចទៅទៅទូចនៅនៅខាងខាងម៉ែមែនអត់ហ៎ទូចខាងម៉ែខាងខាងម៉ែបានហើយតែទុកទូចកៅមែនទូចទូចទូចខាងម៉ែអត់ទូចទូចកងតាញ់មកទូចម៉ែទូចអត់ទេខ្ញុំក្រតែបារម្ភហើយរំភើបដែលដឹងថាអ្នកទាំងពីរគឺជាឪពុកម្ដាយរបស់ខ្ញុំប្រកាស តែបើកូនរំភើបចិត្តមែនកូនកុំទៅតាមអ្នកណាហើយចោលអ្នកណាបានអត់នេះគឺប៉ាណានេះម៉ាក់គឺជាម៉ាក់របស់កូនពួកយើងគឺជាគ្រួសារតែមួយណាកូន มองไม่ ไม่นะครูนะไม่ลูกมอง ไม่ ไม่ ไม่ ไม่ លោកលោកលោកមកមកទីនេះទីនេះធ្វើអីហ៎មកមកមករកអីខ្ញុំខ្ញុំគ្មានគ្មានអីឲ្យលោកទេណាលោកលោកលោកខ្ញុំខ្ញុំឲ្យអស់ហើយខ្ញុំខ្ញុំឲ្យទាំងទាំងទាំងកូនបង្កើតខ្ញុំខ្ញុំឲ្យឲ្យទាំងកូនកូនប្រសាលោកលោកលោកលោកលោកចង់ធ្វើអីហ៎ លោកចង់មកមកដណ្ដើមដណ្ដើមតាមដណ្ដើមដណ្ដើមអេតចៃខ្ញុំមែនទេខ្ញុំមិនឲ្យទេណាខ្ញុំមិនឲ្យទេអឺលោកលោកលោកលោកលោកចង់ធ្វើអីហ៎លោកលោកលោកលោកក្រោកមកក្រោកក្រោកក្រោកក្រោកឲ្យលឿនមកណាលោកឆាប់ក្រោកឡើងមកណានេះលោកលោកលោកចង់បានបាត់បានអេតចៃខ្ញុំហ៎ខ្ញុំមិនឲ្យទេណាឆាប់ឆាប់ឆាប់ក្រោកឡើងមកខ្ញុំមកនេះ គឺដើម្បីអរគុណទៅអ្នក ដែលអ្នក បានចិញ្ចឹមកូនខ្ញុំជាង20ឆ្នាំនេះពេលនេះគ្រប់គ្នាបានដឹងការពិតអស់ហើយថាតូចគឺជាកូនបង្ការរបស់ខ្ញុំជាមួយនឹងប្រពន្ធខ្ញុំ ហើយខ្ញុំមកនេះដើម្បីជម្រាបដំណឹងទៅអ្នកព្រោះអ្នក គឺជាម្ដាយចិញ្ចឹមរបស់គេប៉ិតប៉ិតមិនមែនទេនេះនេះកូនកូនកូនតូចកូនតូចគេគេរករកឃើញឪពុកម្ដាយបង្កើតហើយហ៎ នេះនេះឪពុកម្ដាយកូនកូនតូចបង្កើតគឺគឺគឺគឺគឺជាអ្នកមានណោះអូអូកូនកូនកូនកូនតូចលលលយមែនកូនតូចលយមែនណោះខ្ញុំមកនេះគឺដើម្បីសងគុណអ្នកចំនួនតូចដែលអ្នកបានចិញ្ចឹមគេ បើសិនជាគ្មានអ្នកទេខ្ញុំក៏មិនបានជួបកូនខ្ញុំនៅពេលនេះដែរហើយខ្ញុំនឹងឲ្យលុយអ្នកមួយចំនួន ដើម្បីជាថ្លៃតបស្នង នៅថ្លៃទឹកដោះគ្រប់ដំណក់ បាយគ្រប់គ្រាប់លុយគ្រប់កាក់គ្រប់សែនដែលអ្នកបានចិញ្ចឹមកូនខ្ញុំនេះគឺជាទឹកចិត្តរបស់ឪពុកម្ដាយបង្កើតដែលជូនទៅម្ដាយចិញ្ចឹមហើយលុយនេះ អាចឲ្យអ្នកកែប្រែជីវិតថ្មីគេចផុតពីកំណោសម្រាមហើយពីពេលនេះទៅ តូចក៏លែងជពាក់គុណអ្នក ហើយអ្នកក៏លែងនឹកនាទៅតូចហើយ ពីពេលនេះទៅជាពេលវេលាសម្រាប់ខ្ញុំជាមួយនឹងប្រពន្ធខ្ញុំមើលថែកូនហើយអ្នកមិនបាច់បារម្ភទៀតទេណាស់អ្នកលុយ អូយលុយលុយលុយលុយនេះនេះនេះលុយលុយលុយលុយលុយលុយលុយច្រើនណាខ្ញុំខ្ញុំខ្ញុំខ្ញុំខ្លាចជាជាអ្នកមានហើយខ្ញុំខ្ញុំ នឹងទៅទៅទៅរកកូនចិញ្ចឹមឲ្យបានច្រើនទៀតខ្ញុំនឹងចិញ្ចឹមកូនឲ្យបានច្រើនលុយលុយលុយអូអរគុណអ្នកខ្ញុំមានសម្រាប់អូយលុយលុយលុយលុយលុយលុយលុយលុយច្រើនណាស់ណោះលុយលុយលុយ ទៀតទេអស់អស់ហើយអស់រត់រត់រត់រត់អត់ទៅអត់ទៅទៅមកវិញមកទៅខ្ញុំគួរតែទៅរកម៉ែស្អាតម្នាក់ឯងហើយខ្ញុំមានសេរីភាពហើយខ្ញុំគ្មានកូនទេម៉ែចាប់ទិញទៅយើងយើងយើងអត់ដែរស្គាល់ឯងទេម៉ែមិនបាច់ចាប់បាច់ធ្វើអត់ស្គាល់ពួកខ្ញុំទេណាម៉ែណាបងតូចគាត់បារម្ភពីម៉ែខ្លាំងណាស់ម៉ែកូនតូចគេរងឪពុកម្ដាយបង្កើតគេឃើញហើយតូច តិចគេចង់ធ្វើកោខ្ញុំទៀតហើយខ្ញុំនៅបាត់បងកូនទៀតហើយមែនអូនកុំបារម្ភបងមិនអោយគេទៅណាចោលជាងជាលើកទី2ទេខ្ញុំដឹងថានាងជាកូនប្រសាល្អអាចមើលថែម៉ែស្អាតជំនួសកូនតូចបានហើយនាងក៏ត្រូវដឹងពីខ្ញុំថាខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំប៉ុណ្ណានាងលែងលះតូចទៅ ហឹមថ្ងៃស្អែកជាថ្ងៃល្អមួយលានការចងចាំគ្មានថ្ងៃណាអាចបំភ្លេចទូចិត្តត្រូវប៉ះទង្គិចជាប់បន្តព្រោះតែចិត្តស្រឡាញ់លះបង់ដួងចិត្តស្មោះសរ ជូនពរពីក្រោយដោយស្នាមយញឹមលើមកព្រោះក្តីស្រឡាញ់លែបងចេញពីចិត្តមិន